បាទសូមជម្រាបសួរបងប្អូនកងមួយក្នុងបណ្ដាញ Facebook បាទខ្ញុំមកហឺតសូមទោសផងដែរម្សិលមិញមិនបានជួបទេដោយធ្វើដំណើរមក12ម៉ោងគត់យន្តហោះ2មកមកដល់អស់កម្លាំងពេកហ្នឹងក៏មិនបានជួបបងប្អូនកូនក្មួយចៅប្រុសស្រីតាមពេលកំណត់ជាធម្មតានោះមកដល់អស់កម្លាំងផងហើយឥឡូវព្រឹកនេះហាក់ដូចជាក្រាន់បើវិញហើយ នេះខ្ញុំបានធ្វើដំណើរពីខាងលិចមកដល់ Virginia នៅក្នុងរដ្ឋ Virginia រៅនេះណាណែស្អែកថ្ងៃ10ខ្ញុំទៅឡើងទៅ DC ហើយក្នុងដំណើរមកជួបមុនដំបូងខ្ញុំចង់និយាយថាមកជួបណែសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលគាត់បានមកបំពេញបេសកកម្មនៅសហរដ្ឋអាមេរិកនេះហើយខ្ញុំជាពលរដ្ឋអាមេរិកខ្មែរអាមេរិកកាំងនៅនេះនេះ ប្រកបអាការប្រម៉ែប្រមូលបងប្អូន យើងពីនេះនឹងសូមឲ្យមកចូលរួមស្វាគមន៍ចំពោះបងប្អូនខ្មែរយើងដែលធ្វើដំណើរមកពីនេះជាពិសេសហ្នឹងបានជួបលោកនាយករដ្ឋមន្ត្រីផងមិនអញ្ចឹងឥឡូវមកដល់ដែង Virginia សំណាក់ជាមួយក្មួយនេះរៀបចំកន្លែងគាត់នេះឃើញកន្លែងគាត់ទេក៏រៀបចំមកជួបបងប្អូនកូនក្មួយជាធម្មតាឡើងវិញ ដោយសំទោសសំពៃផងដែរការដែលមិនបានជួបម្សិលមិញហើយម្យ៉ាងទៀតខ្ញុំជាប់ពាក្យសន្យាមួយថាបើសិនជាសកម្មភាព COVID-19 នៅកម្ពុជានឹងធ្លាក់ដល់0ខ្ញុំនឹងមាន ធ្វើគេហៅទុកតកិរិយានោះអត់បាយម្សិលមិញបាយមកពេលទេខ្ញុំបានធ្វើរួចហើយហើយឥឡូ வு ហ្នឹងមិននឹងដោះស្រាយមិនរឿងហ្នឹងវា0 សូត្រដល់2ថ្ងៃជាប់គ្នាខ្ញុំស្ដាប់វិទ្យុរបស់ការសម្ភាសរបស់អ្នកស្រីវ៉ាន់ឌីនអញ្ចឹងខាងក្រសួងសុខាភិបាលណាអ្នកនាំពាក្យក្រសួងសុខាភិបាលហ្នឹងគាត់ថា2ថ្ងៃដូចគ្នាអត់មានទេសូន្យអញ្ចឹងខ្ញុំត្រូវអត់ពេលបាយមួយថ្ងៃទៀតឬមួយយ៉ាងម៉េចហើយបើអត់បាយមួយថ្ងៃទេគេលោវាកាន់ទុកកិរិយាហ្នឹងដោយព្រះគេថាព្រះសង្រួមមិននោះអូខេប៉ុន្តែអាលើកទី1ខ្ញុំធ្វើជូនរួចហើយម្សិលមិញ បានប្រយ័ត្នយើងខ្លាំងណាស់ហ្នឹងអូខេថ្ងៃនេះក៏មិនបានយកអាដេញណែសកម្មភាព COVID-19 ហ្នឹងយកមកផ្សព្វផ្សាយដែរហើយរឿងស្ថានភាពកើតមានឡើងទាក់ទងនយោបាយក្នុងស្រុកក្រៅស្រុកក៏ខ្ញុំមិនបានតាមដានដែរដោយធ្វើដំណើរមកដល់12ម៉ោងខ្ញុំចេញពីរដ្ឋខ្ញុំមកដល់ម៉ោង12ប្រហែលនាទីកន្លះត្រៀត ឃើញហើយខ្ញុំធ្វើ live show បានបន្តិចនឹងឯងបង្ហោះជម្រាបថាដំណើរខ្ញុំចេញមកហើយរហូតម៉ោង12ប្រហែល45នាទីវា12ម៉ោងយើងវាយ12ម៉ោងគត់ចុះបានមកដល់នេះជួបក្មួយនឹងរៀបចំមកត្រឹមត្រូវណាស់គ្មានខ្វះអីទេស្អីក៏មានដែរហើយក៏ដាក់បាយដល់មកពេលផងហ្នឹងក៏តម្រេតទៅរហូតព្រលឹមឡើងងើបមុនគេមុនឯងកាហ្វេមួយកែវនេះគេអា Starbucks នេះទេគ្រូយកនេះ អូខេអញ្ចឹងក៏សូមជម្រាបបងប្អូនកូនក្មួយដែលនៅ ក្នុងស្រុកហ្នឹងឲ្យឲ្យមើលឃើញថាអ្វីដែលខ្ញុំបាននិយាយគឺខ្ញុំបានធ្វើមកហើយនឹងជួបហើយហើយក៏សូមជម្រាបដល់បងប្អូនប្រជាប្រដ្ឋខ្មែរដែលបានមកដល់ DC ហើយឬមិនទាន់បានមកដល់ ការដែលខ្ញុំអំពាវនាវសូមឲ្យមកចូលរួមជាមួយខ្ញុំយើងជួបគ្នាខ្ញុំចង់ជួបបងប្អូនកូនក្មួយមកពីស្រុក ខ្មែរមួយចំនួនធំទៅ អ្នកដែលនៅតាមរដ្ឋមួយមួយ ដែលមកចូលមកចូលរួមស្វាគមន៍ក្នុងវត្តមានដែលលោកនាយករដ្ឋមន្ត្រី និងបងប្អូនកូនក្មួយខ្មែរយើងដែលមកពីស្រុកហ្នឹងណាព្រោះយើងមិនងាយបានជួបគ្នាទេហើយបើយើងចង់ទៅជួបវិញហ្នឹងវា ប្រើពេលវេលាចឹងវាឆ្ងាយណាស់ទាំងសហុយសដាផងណាជាឱកាសល្អសម្រាប់យើងហើយយើងត្រូវតែបំពេញបកករណីកិច្ចរបស់យើងក្នុងនាមជាខ្មែរដូចគ្នាយើងមិនមិនយកស្អីអានិន្នាការនយោបាយអីមកលូកលាន់ទេយើងមកនៅស្វាគមន៍ក្នុងនាមជាខ្មែរដូចគ្នាតែប៉ុណ្្នឹងនេះណាគោលដៅខ្ញុំក៏អញ្ចឹងដែរតែប៉ុណ្្នឹងឯង អានេះសូមជម្រាបសួរដល់ក្មួយក្មួយដែលបានមកដល់ DC ហើយមកពីរដ្ឋផ្សេងផ្សេងមកពីកម្ពុជាក្តីតាមការហោះហើរដោយផ្ទាល់ខ្លួនមកហ្នឹងក៏ខ្ញុំសូមស្វាគមន៍ក្មួយក្មួយហើយសង្ឃឹមថាយើងនឹងបានជួបនេះស្អែកនេះហើយម៉ោង9កន្លះចាំប៉ុណ្ណឹងចោះមិនលើសពីហ្នឹងនេះខ្ញុំនឹងទៅដល់ DC នឹងហើយហើយសន្តាគារដែលខ្ញុំមានអីរួចរាល់ហើយហ្នឹងខ្ញុំនឹងទៅដល់ហ្នឹងហើយអូខេ ហើយសម្ដេចហ្នឹងក៏គាត់បានជម្រាបមកហើយគាត់នឹងមកដល់តាមឆានការគម្រោងដែលបានរៀបចំពីនាយមកហ្នឹងនៅបានជួបគ្នាហើយហើយសូមជម្រាបថាខ្ញុំក៏ចំណាយពេលវេលានៅថ្ងៃ11ដែលជួបជុំគ្នាមនុស្សរាប់ពាន់ហ្នឹងក៏ខ្ញុំបានចូលស្ម័គ្រចិត្តចូលទៅរួមនឹងដែរដើម្បីឲ្យយើងបានស្គាល់គ្នាមិនងាយបានជួបគ្នាទេយើងនៅសហរដ្ឋអាមេរិកដឹងហើយណាមើលចុះខ្ញុំស្លក់មិនសូវក្រហមហ្មងទេ នៅលើយន្តហោះយើងបាក់ណាធ្វើដំណើរអាហ្នឹងត្រឹមប៉ុណ្ណឹងពីដណ្ដប់ម៉ោងចុះត្មមទៅស្រុកខ្មែរមានជើងហោះហើរខ្លះ30ផ្លាយម៉ោងអាលឿនបំផុតហ្នឹងក៏24ម៉ោង25ម៉ោង28ម៉ោងអញ្ចឹងណាវាយ៉ាប់ណាស់ឆ្ងាយហើយសុខភាពខ្ញុំមកហ្នឹងគឺថាពីយន្តហោះមួយទៅយន្តហោះមួយហ្នឹងទិះរទេះទេរទេះគេរុញណាណាហើយយើងដឹងថាស្រុកនេះតែគេបំរើយើងអញ្ចឹងត្រូវឲ្យទីបគេ អាតេសមួយមួយកន្លែងមួយកន្លែងហ្នឹង10ដុល្លារ20ដុល្លារទៅរហូតហោហែមកបានមកដល់គោលដៅហើយសង្ឃឹមថាអ្វីដែលយើងចង់បានយើងចង់ធ្វើនឹងបាននឹងបានដល់គោលដៅនៅថ្ងៃ10មកជួបជុំគ្នាហើយហើយសូមជូនពរជូនជ័យឲ្យបានសុខសប្បាយទាំងអស់គ្នាយើងនឹងជួបគ្នានៅថ្ងៃ10នឹងឯងថ្ងៃ11ជួបជុំគ្នាទាំងអស់គ្នាតែម្ដងត្រឹមត្រូវហើយហើយបើឱកាសមាន សូមឲ្យតាមដានទៅអ្វីដែលជួបគ្នានឹងកម្មវិធីដែលធ្វើនឹងយ៉ាងម៉េចយ៉ាងម៉េចខ្ញុំនឹងព្យាយាមពឹងពាក់ក្មួយក្មួយដែលមានការរហ័សរហួនឲ្យធ្វើ live show បញ្ជូនឲ្យក្មួយក្មួយនឹងបានឃើញរូបភាពទាំងអស់គ្នាពួកខ្ញុំចាស់ហើយហើយអ្វីដែលខ្ញុំនិយាយគឺថាអ្វីដែលខ្ញុំអាចធ្វើទៅបានធ្វើបានតាមរយៈធ្វើខ្លួនឯងនឹងទៅ ឬក៏អ្វីដែលខ្ញុំមិនអាចធ្វើបានពឹងពាក់ក្មួយក្មួយក្រោយក្រោយចៅចៅក្រោយក្រោយជួយផងទៅព្រោះរឿងទាំងអស់នេះវាតាក់ទងនឹងសង្គមការរស់នៅរបស់យើងទៅមុខទៀតហ្នឹងណារឿងខ្ញុំមិនវាខ្លីទៅហើយអញ្ចឹងណានិយាយឲ្យត្រង់ទៅនិយាយថាឲ្យសង្ឃឹមយើងសង្ឃឹមថាយើងនឹងបានជួបគ្នាហើយប្រកបដោយមោទនភាពការដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលគាត់បានអញ្ជើញមកជាបេសកកម្មមួយយើងជាខ្មែរត្រូវតែមានមោទនភាព ក្នុងនាមយើង ជាប្រទេសមួយដែលយើងដឹងហើយយើងទទួលសោកនេតកម្មមករយៈកាលយូរណាស់ក្នុងតំបន់ហ្នឹងទុយទៅវិញឆ្នាំនេះ2022ហ្នឹងកម្ពុជាក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងយើងបានคลายទៅជាប្រធានសមាគមអាស៊ានក្នុងកាលៈទេសៈហ្នឹងក៏ត្រូវបានសហរដ្ឋអាមេរិកនេះ អញ្ជើញមកពិភាក្សាគ្នា ជារឿងរបស់គាត់ក្នុងនាមគាត់ជាអ្នកដឹកនាំយើងជាប្រជពប្រជាពលរដ្ឋយើងត្រូវតែមានមោទនភាព ដែលខ្ញុំកើតមកនៅថ្ងៃស្លាប់ទៅវិញមិនដែលបានជួបប្រទេសអញ្ចឹងទេមានទេប៉ុន្តែអ្នកដែលគេនយោបាយតាមការយល់ឃើញរបស់គេគេ គិតតែអានឹងរឿងរបស់គេទៅគេធ្វើទៅណាប៉ុន្តែខាងយើងវាអត់ទេយើងទទួលស្គាល់ថាយើងជាខ្មែរ យើងមិនប្រកាន់និន្នាការខាងណាខាងណាទេឲ្យតែខ្មែរយ៉ាងណាមិញរយៈកាលច្រើនឆ្នាំណាស់ទាំងលោកកម្មសុខាក៏ដោយទាំងលោកសំរងស៊ីក៏ដោយទាំងព្រះអង្គម្ចាស់រ៉ានវេបដោយមកម្ដងម្ដងយើងជាខ្មែរនឹងតែតែស្វាគមន៍ណាទោះបីអាពីថ្ងៃនេះទៅអនាគតទៅមុខនោះក៏យើងធ្វើចឹងដែរក៏ប៉ុន្តែយើងក៏ស្នើសុំសិទ្ធិក្នុងការណែនាំក្នុងការពិគ្រោះយោបល់ផ្ដល់គំនិត អ្វីដែលទង្វើយើងធ្វើទៅវាមិនបានលទ្ធផលជាការពេញចិត្តរបស់ប្រជាពលរដ្ឋសំណើយើងយើងគឺដាក់សំណើទៅវាខុសទៅត្រូវយើងមិនដឹងទេក៏ប៉ុន្តែសូមឲ្យយកទៅពិចារណាសំណើដែលយើងដាក់ទៅនឹងគឺជាផលប្រយោជន៍របស់សង្គមខ្មែរយើងហ្នឹងណាគាត់យកពិចារណាបើថាវាខ្វះខាតគាត់បំពេញបន្ថែមទៅបើវាមិនត្រូវ100%ទេអូខេក៏កវែងចោលទៅ មិនតូចចិត្តមិនអន់ចិត្តអីទេរឿងសំខាន់សូមតែទទួលស្គាល់ថាខ្ញុំនេះជាខ្មែរ welcome ដែលស្វាគមន៍បណ្ដាខ្មែរទាំងឡាយទាំងចាស់ទាំងក្មេងទាំងប្រុសស្រីដែលមកពីនាយក្ដីនៅនេះក្ដីហ្នឹងគឺថានៅតែយើងនៅតែខ្មែរយើងទោះបីណឯងមកនៅឯណាណីមិនអញ្ចឹងណាដូចយើងបំពេញកតាបកិច្ចយើងប៉ុណ្ណឹងទៅយើងជាអ្នកកាន់សាសនាយើងកើតមកជាជនជាតិមួយយើងត្រូវទទួលស្គាល់អាហ្នឹង រឿងនៃការនយោបាយជារឿងមួយផ្សេងឯងយល់មិនធ្វើអញ្ចឹងទៅតែក៏មកប៉ះពាល់ប៉ះពាល់ធ្ងន់ធ្ងរមកលើយើងណាហ្នឹងឯងរឿងរឿងនេះសំខាន់សម្រាប់ខ្ញុំខ្ញុំថាវាជារឿងសំខាន់ណាស់ដែលមនុស្សស្មានអមរបើយើងចង់ទៅលេងស្រុកខ្មែរបានតែឃើញតែស្រុកខ្មែរជួបបងជួបប្អូនចំណាយពេលប្រហែលមកហើយយើងបានជួបដល់នាយករដ្ឋមន្ត្រី ណាយើងបានជួបដល់នាយកមន្ត្រីដែលដែលហើយយើងគិតថាអ្នកដែលមើងងាយគាត់មើងងាយនាយកមន្ត្រីរបស់ជាតិឯងអានឹងការយល់ឃើញរបស់គេប៉ុន្តែខ្ញុំអត់ទេការដែលយើងឲ្យតម្លៃសពបែបយ៉ាងក៏យើងតាមដានពីនេះមកព្រោះយើងជាពលរដ្ឋហ្នឹងយើងមើលសកម្មភាពរបស់រដ្ឋាភិបាលដែរឃើញថាវាគួរតែយើងមិនអាចបំភ្លេចបាន ហើយខ្ញុំនៅចង់ចាំហ្នឹងត្រង់ថាគេវែកញែកមិនអត់ត្រឡប់ទៅវិញនិយាយចូលនយោបាយទៀតណាគេពិចារណាថា7មករាវាយ៉ាងម៉េចហ៎អីអាអាដេញ23ដុល្លារវាយ៉ាងម៉េចហោហែមកគឺថាខ្ញុំមិនអោយខាងណាខុសណាត្រូវទេអ្វីអ្វីជាផលប្រយោជន៍នៃយើងគ្រប់គ្នាហើយយើងបានរស់រៀនមានជីវិតមិនត្រឹមប៉ុណ្្នឹងទេ យើងមានឱកាសមកកសាងជីវិតថ្មីនៅលើស្រុកគេ យើងបានជោគជ័យក្នុងជីវិតអមតិខ្លះដែលប្រឆាំងគិតថាកម្ពុជានឹងវិញចេះចង់ចេះចោះមកអញ្ចឹងហេតុអីក៏អ្នកឯងនៅនាំនេះប្រឆាំងតទៅទៀតគឺថានៅកម្ពុជាដឹកនាំខុសត្រូវយ៉ាងណាយ៉ាងណាអូខេចូលខ្លួនមកមើលបង្ហាញមកឲ្យយោបល់មកខ្ញុំកន្លែងណាឬខុស ឲ្យឲ្យយោបល់ទៅគាត់ទៅកន្លែងណាដែលខុសស្នើគាត់ទៅខ្ញុំចង់បានចេះចង់បានចោះឲ្យវាសមហេតុសមផលតកតងនឹងប្រជាធិបតេយ្យដែលធ្លាក់ចុះហ្នឹងអូខេប្រជាធិបតេយ្យរបៀបម៉េចទៅដែលឯងចង់បានឲ្យវាត្រឹមត្រូវនោះស្នើមកហើយគាត់នឹងឆ្លើយប្រាប់យើងវិញមែនទេព្រោះកាលណាមានសំណួរគាត់រកចម្លើយមកឆ្លើយយើងហើយយើងទទួលចម្លើយមើលទទួលយកបានទេបំបានទេអូខេយើងសួរបន្ថែមតទៀតទៅ វាជាសិទ្ធិសេរីភាពយើងជាពលរដ្ឋហើយតែដំបូងយើងស្វាគមន៍សិនហ្នឹងជាខ្មែរដូចគ្នាជាឱកាសហុចឲ្យល្អល្អត្រង់ហ្នឹងរយៈការកន្លងមកខ្ញុំមើលឃើញថាខ្លួនមិនពេញចិត្តនឹងសកម្មភាពរបស់រដ្ឋាភិបាលយើងចំតាត់គូជេឌីលថ្មេះសួរថាអាហ្នឹងមិនមែនជាយុទ្ធសាស្ត្រមួយឈ្មោះតរការកសាងប្រទេសជាតិការថែរក្សាប្រទេសជាតិសម្រាប់កូនចៅក្រោយគាត់ឲ្យបកកើតតតគ្នាមកទេ នឹងការយល់ឃើញរបស់ខ្ញុំមកហើយខ្ញុំមុននឹងស្លាប់ទៅខ្ញុំចំណាយសពបែបយ៉ាងដើម្បីជាសញ្ញាមួយបង្ហាញការយល់ដឹងរបស់ខ្ញុំមកទៅធ្វើបែបហ្នឹងបានខ្ញុំខំប្រឹងតស៊ូជិះ wheelchair ជិះអាតេះរុញចំណាយពេលជាង2ដល់10ម៉ោងនៅលើយន្តហោះណាយន្តហោះ2បានខ្ញុំមកដល់គិតមើលគាត់ថាចង់បង្ហាញឲ្យឃើញអញ្ចឹងមិនមែនហ៎ខ្ញុំនិយាយហើយហ៎នាំឲ្យទទួលចេះចោះមកខ្ញុំនៅសង្ងំដេកកដាលផេះផ្ទះនោះទេ ខ្ញុំមកមុនគេមុនឯងឃើញទេខ្ញុំចេញមកតាំងពីថ្ងៃ7ពាក់កណ្ដាលត្រៀតប្រហែលទេប្រហែលពួនឡើងស្រក់មុខហើយនិយាយនេះមិនមែនថាខ្ញុំលើកគុណសម្បត្តិខ្លួនខ្ញុំទេប៉ុន្តែជាកតបកិច្ចភារកិច្ចដែលយើង ជាចាស់ទុំត្រូវបង្ហាញក្មេងៗខ្ញុំមើលឃើញអ្នកលេង Facebook ខ្លះចាស់ចាស់ឡើងមកជាគេជាឯងគាត់មកក៏មានដែរមិនមែនជាសញ្ញាបង្ហាញយើងចាស់ទុំឲ្យមេរៀនអញ្ចឹងអញ្ចឹងទៅក្មេងៗទេហោះ ហើយខ្ញុំព្យាយាមការកែលម្អណែនាំយ៉ាងទៅប៉ុន្តែអ្នកគេមិនឲ្យតម្លៃខ្លះក៏គេស្ដាប់ខ្លះគេមិនស្ដាប់ហ្នឹងហើយខ្ញុំខ្ញុំខឹងចេះខឹងដូចគ្នាតែឲ្យខ្ញុំទៅជាបចោគេខ្ញុំមិនអាចជាអស់យ៉ាងភាសាតាហ៊ានយើងអាបកាច់អារបល់យកអីចឹងហោហែមកខ្ញុំប្រើពាក្យអញ្ចឹងអញ្ចឹងណាខ្ញុំប្រើប៉ុណ្្នឹងទេប៉ុន្តែក្មេងៗខ្លះគេដៀលប្រម៉េះនេះគេដៀលថ្មេះដៀលប្រម៉េះគេដៀលថ្មេះខ្ញុំ អីអាពីលចុងភូមិអាមុខដោយស្វាមួយហើយថាមិនថាទៅប៉ុន្តែក៏មកប៉ះសាច់ឈាមទៅមិនបានទេហើយបាត់ចំណាស់ណែហ្នឹងវាទៅអញ្ចឹងសុំទោសយើងទៅជាបន្តិចអញ្ចឹងអូខេសរុបសេចក្តីមកអ្វីអ្វីដែលខ្ញុំមានបំណងពីនេះមកហ្នឹងបាននេះថាវាបានដល់គោលដៅហើយតែលទ្ធផលខ្ញុំនឹងបញ្ជាក់ជូន បញ្ជាក់ជំរាបជូនបងប្អូនកូនក្មួយចៅប្រុសចៅស្រី ទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកហ្នឹងឲ្យដឹងនៅពេលដែលខ្ញុំបានជួបគាត់បង្ហាញតាំងពីរូបភាពអីឡើងតែត្រង់ថាអាសំឡេងនិយាយរឿងអីអីហ្នឹងគិតមើលសិនតើគួរឲ្យលឺសូរសំឡេងភាសានិយាយស្អីខ្លះណានេះព្រោះរឿងខ្លះវាតាក់ទងនឹងការដែលត្រូវលាក់លៀមខ្លះដែរមិនអញ្ចឹងហ៎មិនគេហៅយុទ្ធសាស្ត្រនយោបាយ យើងចង់ដាល់នេះប្រាប់ថាអញដៃឆ្វេងអញរហ័សជាងដៃស្ដាំយើងមិនអាចប្រាប់ចឹងទេទៅច្បាំងមិនឈ្នះគេវាត្រូវមានកន្លែងលាក់លៀមយ៉ាងដែរនឹងឲ្យយល់ចឹងណាត្រង់ហើយនិយាយត្រង់ដល់ហ្មងមានន័យអញ្ចឹងអូខេហើយផ្ញើផ្ញើផងដែរនៅការនឹករលឹកហើយក៏អរគុណក្មួយម្ចាស់ផ្ទះមនុស្សប្រុសនៅផ្ទះម្នាក់ឯងហើយផ្ទះនៅលោកម្ចាស់ថ្លៃហើយស្អីក៏មានដែរ ត្រីនៅក្នុងអាក្នុងនៅស្រុកខ្មែរហាបាសាំងបាសាំងប្រប៉ុនប៉ុនកជើងគាត់ដាក់ឲ្យវាហែលហើយអង្គុយមើលផឹកកាហ្វេបណ្ដាមើលត្រីបណ្ដាខ្ញុំងើបមុនគេមកមើលត្រីហែលហ្នឹងក្នុងក្រោយហ្នឹងហើយបន្ទប់គេនេះបន្ទប់ទូតកកក៏មានអីក៏មានដល់ពីដល់ស្អីណាខ្លះទេចាស់គេឲ្យវាដូចតែខ្ញុំមិនដែរគ្រាន់តែ style វាខុសគ្នាហ្នឹងមើលរត់វាខុសគ្នាអញ្ចឹង style វាខុសគ្នាដែរ អានឹងអស្ចារ្យណាស់ហើយនៅម្នាក់ឯងផ្ទះ4 5បរោះស៊ីផ្ទះដូចខ្ញុំដែរចេញពីនេះទៅគម្រោងខ្ញុំកាលនោះខ្ញុំគិតថាខ្ញុំមកប្រហែលជា2ថ្ងៃប៉ុណ្ណឹងខ្ញុំត្រឡប់ទៅវិញហើយដល់តែមានកម្មវិធីហោហែមកខ្ញុំបកោប្រកាសឲ្យបងប្អូនកូនក្មួយចៅប្រុសស្រីនៅរដ្ឋផ្សេងផ្សេងហ្នឹងបើយល់ដូចខ្ញុំនេះសូមអញ្ជើញមកចូលរួមគាត់គាត់មកបែរជាមកឲ្យគាត់មិនឃើញខ្ញុំខ្ញុំខុសធំហ៎ ប្រកបប្រកាសឲ្យគេមកឲ្យខ្លួនឯងនៅដេកកណ្ដាលផេះនេះតែនិយាយប៉ះពាល់ទៀតបែរដូចសមស៊ីទៀតហោមកយើងនាំនេះធ្វើបាតកម្មបាតកម្មប្រឆាំងនេះនោះដល់អាគ្នាមកធ្វើបាតកម្មលក់ឆ្កែលក់ឆ្មាឯងនឹងគេចពីវងបាតកម្មទៅញងំកើបស្ថានភាពមិនស្រួលរឿងលហើយគូទាញអូសវ៉ាលីប្រាប់ប្រុចតែនិយាយជាឌឺដងទៅខ្ញុំមិនចឹងទេខ្ញុំស្ដាប់រស់ មើលចុះសម័យអាពតគេរត់ចោលជាមួយនិយាយអាដែរដែរខ្ញុំប្រឹងឲ្យទៅរស់រស់នៅកកៅបើឡូវនោះយើង ជាមនុស្សកើតមកវាគង់ស្លាប់ទៅវិញទេស្លាប់អត់វាមានន័យអត់វាមានតម្លៃអត់វាមានតម្លៃណាអូហ่าក្នុងរឿងនេះក៏ជំរាបផងដែរអាខ្នុយអាខ្នុយហៅ Brady យ៉ាងណានេះក្មួយឯងស្គាល់ស្គាល់បងអូនឯងស្គាល់បងយូរហើយគាត់ហៅចំបងបងអូនឯងស្គាល់បងយូរហើយ ឥឡូវឮដំណឹងថាប្អូនឯងក៏មកដែរអូខេកុំភ្លេចណាជួបបងនៅថ្ងៃ11ពេលយើងជួបជុំគ្នានៅបងនៅប្រកាសរបស់ប្អូនឯងស្អីទៅដែលប្អូនឯងត្រូវធ្វើទៅមុខទៀតព្រោះប្អូនឯងនៅក្មេងប្អូនឯងមានកូនមានចៅយើងមិនត្រូវធ្វើប្រទេសផ្ដាស់តាមអ្នកនយោបាយទេណាគាត់នឹងមកហើយណាហើយខ្ញុំស្គាល់ស្គាល់វាហ្នឹងស្គាល់ក្មេងហ្នឹងតាំងតែពីនៅស្លៀកខោខ្លីម្លេះណា នៅរៀនអនុវិទ្យាល័យណាស្គាល់នេះច្បាស់ណាស់បាទនឹងនឹងបានជួបគ្នាហើយបងប្អូនកូនក្មួយនៅភ្នំពេញស្គាល់ Brady Young ទេ Brady Young ដែលគាត់ឡើងបរហាពីរឿងចៅចៅម៉ាណែតនោះមិនមែនជាកូនរបស់លោកហ៊ុនសែនទេនោះណាថាជាកូននេះនោះនោះផ្អើលពេញពិភពលោកខ្ញុំសុទ្ធអាណាគេអាមួយហ្នឹង ព្រោះខ្ញុំភ្លេចភ្លេចមុខភ្លេចមាត់វាឲ្យវាដាក់ឈ្មោះ Brady Young អញ្ចឹងវាទៅឈ្មោះអាមេរិកកាំងឈ្មោះអេណាណីអញ្ចឹងទៅដល់ខ្ញុំសួរចឹងចំអាខ្នុយទៅខ្ញុំឡើងយន្តហោះទៅជួបវាសួរវាចាំជួបវាសួរវាណាហើយធ្វើចឹងមិនត្រឹមត្រូវទេណាវាប៉ះពាល់ដល់ដល់ដល់អញអាពុកក្មេកវាហែងខ្ញុំហ្នឹងធ្វើការក្នុងរដ្ឋបាលជាមួយគ្នាក៏វាស្ងាត់ពីត្រឹមហ្នឹងមក ពេលហ្នឹងលោកហ៊ុនសែនក៏តញ៉ាំងញ៉ាំងទៅលោកសំរងស៊ីមករឿងក៏ស្ងាត់ហោហែមកវាហ្នឹងក៏ស្ងាត់តែ Facebook ហ្នឹងវាមិនមកលេងប្រទេសប្រាផងហើយខ្ញុំក៏ណែនាំមកមធ្យោបាយឲ្យដោះស្រាយអ្វីដែលឯងធ្វើខុសទៅលៀងខ្លួនកសាងជីវិតថ្មីកុំឲ្យខូចអនាគតដល់កូនចៅវាទាំងតាមតបងវាក្តកខ្លួនចេញមកស្ងាត់រហូតមកដល់ឥឡូវឱកាសហុចឲ្យមកវាដឹងខ្លួនខ្លួនវាជីយន្តហោះមកហ្មង ខ្ញុំលើកដំណឹងថាវានឹងមក DC ហ្នឹងហើយមកជួបអដែងលោកនាយកមន្ត្រីដែរលោកនាយករដ្ឋមន្ត្រីនិងពួកខ្ញុំគេឯងគ្រប់គ្នាហ្នឹងហើយយើងចាំមើលសកម្មភាពទាំងអស់គ្នាវាទៅយ៉ាងម៉េចម៉េចអញ្ចឹងបានថាអ្នកដែលបន្តការប្រឆាំងជា ប្រមាថការពៀនដៀលថ្មេះជាការយល់ឃើញរបស់អ្នកឯងបន្តទៅទៀតទៅ ពួកខ្ញុំមើលឃើញអ្នកឯងធ្វើនឹងវាយូរមកហើយវាបានតាមតែស្រែកអញ្ចឹង អីគេហៅឆ្កែជាតព្រុសមនុស្សជាដើរណាវាតែប៉ុណ្្នឹងឯងហើយគេនៅតែប៉ុណ្្នឹងហើយដល់គេធ្វើវាមានឈ្នះឈ្នះឯងចាប់ប្រកាន់ទៀតណាវាជានិមិត្តរូបមួយ ដែលគេធ្វើវាមិនដែលចាញ់អញ្ចឹងគេធ្វើអាហ្នឹងជាសាក់សីជាផោះតាងរីឯខ្លួនឯងវិញហ្នឹងកសាងវ៉ាលីវ៉ាលីសម្រាប់អូសចុះអូសឡើងពេលរត់ជាអនុសាវរីយ៍តែអញ្ចឹង និយាយវែងឆ្ងាយយើងចាំមើលសកម្មភាពរបស់ណែ Brady Young Brady Young ជាអ្នកយល់ថាណែមនុស្សជំនិតរបស់មេសវណ្ណរា ពី2013ហ្នឹងអូគេមានសកម្មភាពធំណាស់នៅក្នុងកម្ពុជានោះការបោះឆ្នោត2013នោះអាហ្នឹងតាមខ្ញុំមើល Facebook តាមដានហោហែមកយើងដឹងឮទាំងអស់គ្នាហើយអូខេត្រឡប់មកវិញកុំឲ្យវែងពេកខ្លីខ្ញុំមានពេលសម្រាប់តិចដើរមើលឃ្លាំងមើល business គេណា ខ្ញុំជាមនុស្សដែលនយោបាយក៏ខ្ញុំលូកលាន់តាមដានព័ត៌មានអាការរស៊ីស្អីក៏ដោយបើតើយើង ដឹង ពីសកម្មភាពកើតឡើងក្នុងសង្គមក្មួយក្មួយចាំឲ្យច្បាស់ណាបើយើងមិនដឹងព្រឹត្តិការណ៍ដែលកើតមានឡើងជុំវិញខ្លួន ក្នុងស្រុកក្រៅស្រុកទេ អើបើមុខរបរលក់ចេកអាំងអាំងសំចេករុញអាតេះការ៉េមកៃអាហ្នឹងវាធម្មតាណាព្រលឹមឡើងចេញទៅបានប្រហែលស៊ីប៉ុណ្ណឹងម៉ាំអាមកលុតលិតផងក្រដេក បើចង់កម្លាយខ្លួនពីក្រតមានហ្នឹង គឺថាតាមដានសង្គមវាវិវត្តពីមួយថ្ងៃទៅមួយថ្ងៃខុសគ្នាយើងតាមដានឲ្យជាប់នេះហើយយើងធ្វើពីតូចទៅរកធំហោហែមកដូចក្មួយអញ្ចឹងមនុស្សក៏ព្រាបក្មេងរហ័កជីវិតនឹងឆ្លងកាត់តាំងពីលៀងចានលៀងក្បាលនេះគេឡើងណាដូរជាមួយបាយមកកាពះទេឥឡូវបើបានប៉ុណ្ណឹងអូអូអស្ចារ្យណាស់ រៀបរាប់ទៅជីវិតហ្នឹងมันខុសគ្នាពីខ្ញុំឯដល់មនុស្សអញ្ចឹងអញ្ចឹងនិយាយមកត្រូវគ្នាហ្មងអត់ដែរស្គាល់គ្នាទេលោកពូអញ្ជើញមកមកដំណើរមក DC ចូលមកលេងខ្ញុំនេះដើម្បីធ្វើអីទៅមុខទៀតហ្នឹងមកអស់ពីលោកពូទៅនៅគាត់នេះចឹងមកអស់ពីគាត់ទៅក្មេងក្មេងក្រោយក្រោយគ្នាមកពួកប្រទេសយើងនេះប្រទេសមួយមួយសង្គមមួយមួយគ្រួសារមួយមួយរស់រៀនមានជីវិតថ្លៃថ្នូរបានអាស្រ័យទៅលើសេដ្ឋកិច្ច ហើយក៏ដឹងរឿងនយោបាយជាតិនិងអន្តរជាតិដែរបានការពារអាមុខរបរយើងនឹងបានធ្វើទៅវាមិនខុសខ្ញុំនិយាយបើវែងឆ្ងាយណាហើយខ្ញុំមើលឃើញខ្មែរខ្មែរកាលណាគេផ្កាប់មុខនយោបាយគឺនយោបាយភ្លឹងដល់មកហើយដល់អាការរស់នៅចង់មានចង់បានគ្មាន business អីអញ្ចឹងនឹកឃើញថាប្រព្រឹត្តអំពើពុករលួយស៊ីសំណោកសោកប៉ាន់ពីប្រជាប្រដ្ឋរបស់ខ្លួនឯងនោះឯង ដើរហឺហាពីពីអាពុកលួយទៅហើយខ្ញុំមិនចូលចិត្តទេអញ្ចឹងត្រូវមានខួរក្បាលយើងត្រូវគិតរកធ្វើខ្ញុំមកស្រុកនេះណាខ្ញុំមួយកលេចមើលបើកភ្នែកឡើងឃើញតែលុយហ្មងលុយនៅពេញតាមខ្នល់តែរកពេលរើសវាពេលវេលាថ្ងៃវា8ម៉ោង10ម៉ោងអញ្ចឹងណាហ្នឹងហើយដែលខ្ញុំនិយាយហ្នឹងមនុស្សអត់យល់ទេ នៅស្រុកនេះងាប់ហើយការងាររាប់មិនអស់ហ៎ឥឡូវនៅស្រុកខ្មែរអ្នកដែលមានគំនិតអញ្ចឹងដែរគេមើលអូការងារយកណាអស់លោកពូហើយរត់ទៅពេលធ្វើគេបានក៏ប៉ុន្តែមានអ្នកយំស្រែកអត់មានការងារធ្វើរត់ចេញនៅស្រុកថៃទាំងខុសច្បាប់ខុសអីចឹងទៅគេចាប់គេចងបញ្ជូនចុះបញ្ជូនឡើងមកមិនដឹងការងារស្រុកថៃហ្នឹងការងារស្អីទៅគេចុះការងារស្រុកខ្មែរខ្វះណាស់ឥឡូវដល់ដំណាក់កាលមួយដែលខ្ញុំមើលឃើញណា ដំណាក់កាលមួយដែលសហរដ្ឋអាមេរិកនេះគឺទៅបើករោងចក្រដំឡើងរថយន្ត Ford មួយនៅពោធិ៍សាត់ហ៎អញ្ចឹងអញ្ចឹងមិនមើលអ្នកអត់ការងារធ្វើមិនក៏មិនទៅ apply សុំធ្វើទៅហើយបានអាការងារអញ្ចឹងមិនមែនប្រាក់ខែតិចទេវា company របស់សហរដ្ឋអាមេរិកប៉ិនសួរថាយើងទៅធ្វើកើតទេគឺឡានណាតាក់ទងនឹង technology អីសពបែបយ៉ាង mechanic អីចឹងហោហែមក តែយើងកើតមកអាយុ4 10 5 10យើងមិនចូលសាលារៀនយើងនាំអ្នកជក់មកដល់ពេលយើងអាយុ8 10 20ចង់បានប្រពន្ធកូនរកការងារមិនបានធ្វើតើរត់ធ្វើសក់ឆៃទៅធ្វើស្អីតែកាលណាខ្ញុំនិយាយថាខ្ញុំមើលងាយជនជាតិឯងណាអ្នកឯងទៅធ្វើការសក់ថៃអ្នកឯងដាក់ខ្លួនអ្នកឯងនេះជាគូជាកបីហើយមិនមែនទៅត្រួតត្រាគេទេតើអូសរទេសឲ្យគេ ជនជាតិជនជាតិថៃគេទម្លាក់កិច្ចការនឹងចោលទាំងអស់គេ ចេញមកក្រៅប្រទេសដូចគ្នាទៅអារ៉ាប៊ីសាអូឌីតទៅប្រទេសផ្សេងផ្សេងគ្រាន់តែបើកកាច់ចកោតឡានដឹកប្រេងចូលរោងចក្រប្រេងឆៅគេស៊ីប្រាក់ខែ3000 4000ក្នុងមួយខែគ្រាន់តែចេះបើកឡានទេយើងក៏ចេះបើកឡានស្រុកខ្មែរដែរប៉ុន្តែចេះយើងចេះអត់មានសញ្ញាបត្រត្រឹមត្រូវ នេះយើងអាចបានទៅរៀនសូត្រយកសញ្ញាបត្រហើយអាសញ្ញាបត្រនេះគេមិនឲ្យតម្លៃទេព្រោះយើង ពុកអលួយសោកប៉ាន់នៅនៅផ្ទះនេះសញ្ញាបត្រផ្ញើមកដល់ផ្ទះមកបើកឡានទៅអាចឆ្វេងទៅអាស្ដាំក៏ទៅអាចចំណុចនោះអញ្ចឹងយើងដោះស្រាយកសាងសង្គមយើងបែបម៉េចឥឡូវគេដាក់រោងចក្រទៅយើងអត់ចេះធ្វើអាត្រង់ហ្នឹងហើយបើយើងស្រីយើងខំប្រឹងវិន័យមកក្នុងការរៀបចំខ្លួនគេហៅអីគេថា តស៊ូក្នុងជីវិតជីវិតជោគជ័យណាអាការជោគជ័យរបស់មនុស្សតមនុស្សហ្នឹងមានការតស៊ូធ្វើយ៉ាងណាមិញយើងមានជោគជ័យភាសាខ្មែរក៏យើងចេះសរសេរយើងចេះអានយើងចំណាយពេលប្រហែលអាយុ6ឆ្នាំ7ឆ្នាំងើពីព្រលឹមទៅរៀន7ម៉ោង8ម៉ោងក្នុងមួយថ្ងៃទៅរៀនប្រហែលថ្ងៃបានអ្នកឯងចេះប្រកបអក្សរនេះជាឧទាហរណ៍មួយឲ្យយល់ទាំងអស់គ្នា គ្មានអ្នកណាកើតងាមកហើយចេះពីពោះម៉ែមកទេវាសុទ្ធតែមកដល់វីនឹងត្រូវបំពេញកាតព្វកិច្ចយកចំណេះចេះដឹងដើម្បីកសាងអនាគតរបស់ខ្លួនឯងប៉ុន្តែអ្វីដែលយើងត្រូវរៀនយើងមិនរៀនទេនាំគ្នាមានតហក់ទៅលោតតាមគេតាមឯងជក់ម៉ាជក់អីដល់ម៉ែឪនោះក៏អត់មានមធ្យោបាយណែនាំកូនកូនធំមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចតម្លើងសាច់ដុំដាក់ម៉ែឪមក សង្គមខ្មែរយើងសពថ្ងៃនេះអាអ៊ូរំលោភកូនអីណានេះក៏មានដែរគ្រូចោលលហោឲ្យខ្ញុំសោកស្ដាយណាស់មិនក៏ទៅអញ្ចឹងបើយើងចោលពីរដ្ឋាភិបាលយើងត្រូវរដ្ឋាភិបាលនេះយើងបោះឆ្នោតឲ្យបោះឆ្នោតឲ្យគេគេមិនមែនមកប្លន់អំណាចយកដូចអីនៅភូមិទេមិនក៏យើងមិននិយាយហោយើងបោះឆ្នោតទម្លាក់ដែរប៉ុន្តែអ្នកដែលដែលយើងបោះឆ្នោតឲ្យនោះគេស្មោះត្រង់មួយយើងទេ វាសោះរឿងយកមកវិភាគយើងលក់ឆ្កែលក់ឆ្មាបកោបកាសតាមមកតាមការបកោបកាសគេនៅងាប់រស់ជាមួយយើងនេះឬមិនស្រួលគេប្រយរត់ចោលយើង ពេលពេលនោះមកដល់ពេលនេះនេះយើងនៅតែដើរតាមសួរថាដើរតាមដើរតាមទៅណាឲ្យគេរត់ចោលម្ដងទៀតពីមុនយើងលក់ឆ្កែលក់ឆ្មាហើយឥឡូវលើក្រោយមកចង់លក់ស្រែលក់ចំការទៀតហ៎អាតោះយើងនាំទៅគិត ខ្ញុំមិនគួរបើយករឿងនឹងយកមកនិយាយតទេល្មមយល់ដឹងគ្រប់គ្នាហើយខ្ញុំខ្ញុំអត់យល់ដែរបានថាយកភាសាខ្ញុំយកទៅគិតមើលឃើញទេដោយដំណើរដែលដែលខ្មែរយើងមកទាំងយន្តហោះអ្នកខ្លះហ្នឹងជិះយន្តហោះមកដោយខ្លួនឯងយើងដែលនៅជាយើងខ្ញុំនេះជាម្ចាស់ផ្ទះខ្ញុំតាំងខ្លួនខ្ញុំជាម្ចាស់ផ្ទះខ្ញុំមករស់នៅសហរដ្ឋអាមេរិកហើយបើខ្មែរយើងមកបេសកកម្ម ខ្ញុំអត់មានញើតដូចចង់ឯងអ្នកឯងកាន់និន្នាការនយោបាយខាងណា ខាងណាបើអ្នកឯងនៅជាខ្មែរអញ្ចឹងអូខេខ្ញុំខ្មែរដែរមកមកជួបជុំគ្នាយើងទុកនយោបាយមកដុំសិនយើងទុកនយោបាយមកដុំយើងជួបគ្នាសិនស្រុកទុកយ៉ាងណាយ៉ាងណាប្រទេសយើងវាមិនទៅហើយហើយបើចង់ដឹងខ្ញុំចង់ដឹងស្រុកខ្មែរខ្ញុំសួរក្មួយក្មួយគ្រប់គ្នាក្មួយក្មួយគ្រប់គ្នាមកពីស្រុកខ្មែរចង់ដឹងនៅអាមេរិកវាយ៉ាងម៉េចម៉េចអូខេខ្ញុំប្រាប់ជូនអ្វីដែលខ្ញុំដឹង ហើយខាងនោះប្រាប់ខ្ញុំមកវិញឲ្យត្រង់ទៅត្រង់មកអ្វីដែលក្មួយឯងបានដឹងបានឃើញបានលឺអញ្ចឹងទៅអានេះជាការសង្គម Facebook ហ្នឹងគេគេបង្កើតមកហ្នឹងសម្រាប់អញ្ចឹងអាហ្នឹងសង្គម Facebook ដល់ឥឡូវយើងមកជួបជុំគ្នាហើយយើងត្រូវនិយាយពីរឿងប្រទេសជាតិរបស់យើងសង្គមរបស់យើងវាទៅយ៉ាងម៉េចហើយហើយបើសិនជាមានស្អីមិនមិនពេញចិត្តតើយើងត្រូវដោះស្រាយដោយរបៀបណាពេលគ្រោះគ្នាជាឱកាសហុចឲ្យពេលគ្រោះគ្នាហើយ អ្នកទាំងអស់គ្នាដែលមកពីស្រុកខ្មែរមកដោយលោកហ៊ុនសែនក៏ដោយយើងនិយាយថាគណៈប្រតិភូទៅចុះអត់មានអ្នកណាមួយដាក់ចកោមយកមកខំមនុស្សស៊ីទេមកក៏យើងរឿងត្រូវនិយាយពេលវេលាដែលត្រូវឲ្យមកនិយាយហើយមិនយើងមិននិយាយចង់និយាយទៀតហ៎លោកសំមស៊ីមានគោលនយោបាយមួយចង់ចាប់លោកហ៊ុនសែនអូខេនឹងការទៅលោកមុនថាទិញសម្បត្តិយន្តហោះមិនបានណាជាឧទាហរណ៍មួយចុះឥឡូវនេះមកមក លោកសំស៊ីមកចូលអាមេរិកនេះ រិចផ្លូវរិចស្មៅវាអស់ហើយហ្នឹងឥឡូវលោកហ៊ុនសែនមកមកចាប់រកមិនចាំបាច់ដោះសារបកែកទិញយន្តហោះម្បាទិញសម្បត្តិយន្តហោះម្បានទេណាអញ្ចឹងយើងជាពលរដ្ឋនេះយកករណីហ្នឹងមកសួរឥឡូវដឹងលោកសំស៊ីទៅដល់ណា ដល់អូស្ត្រាលីព្រោះនៅអាមេរិកនេះគឺស្គាល់កាយៅអស់ហើយនៅស្រុកបារាំងគេស្គាល់កាយៅអស់ហើយអញ្ចឹងរត់ទៅអូស្ត្រាលីម្ដងទៀតហើយហើយចាំមើលខ្មែរយើងនៅអូស្ត្រាលី តាមធម្មតានឹងការដែលខ្ញុំនៅ5ឆ្នាំជាមួយគណៈបកសង្គ្រោះជាតិហ្នឹងលោកសំរងស៊ីទៅឯណាហើយណាមនុស្សទៅកោមរុំរកកៅអីអង្គុយគ្មានខ្ញុំប្រាប់មិនតិចជាងពី500ឡើងទៅឥឡូវទៅអូស្ត្រាលីមានមនុស្ស100នាក់ទេ100នាក់ហ្នឹងវិទ្យុផ្សាយណាខ្ញុំជឿថា100នាក់ខ្ញុំគិតថាយ៉ាងច្រើនណាស់60នាក់ចុះបន្ថែម40យកចំនួនណា ហើយបើនិយាយថា100នាក់ហ្នឹងក៏ឲ្យយើងឆ្ងល់យំលោកសាមគ្គីទៅឯណាមុនមុនមនុស្ស5 600នាក់ណែឥឡូវមានមនុស្ស100នាក់អញ្ចឹងវាមានរឿងមួយលោកសំអង្គស៊ីក្រោយពីទម្លាក់ខ្លួនដើរចេញពីគណៈបកសង្គ្រោះជាតិមកគាត់មកបង្កើតថាជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគាត់ទៅអូស្ត្រាលីនោះទៅនៅអូស្ត្រាលីហ្នឹងជឿតាមគាត់ហ្នឹងក៏ជួយលុយជួយកាក់មក7 8000មកឥឡូវអាអង្គការដែលគាត់បង្កើនទៅណាណីហើយ បានលុយហើយចប់ណាក្រោយមកគណៈបកអង្គជាតិត្រូវគេរលាយគាត់ចេញមកមិនមិនមិនមិនមកគណៈបកអង្គជាតិភ្លាមទេគាត់ចេញទៅបង្កើតចលនាសង្គ្រោះជាតិឥឡូវនៅនៅនៅអាហ្នឹងមិនតន់ហាមកមកលាលែងឈប់ធ្វើប្រធានចលនាសង្គ្រោះជាតិហ្នឹងទេអាចលនាសង្គមជាតិហ្នឹងកម្មសខាសមស៊ីជាមនុស្សនៅតែមួយយ៉ាងដែរប៉ុន្តែមួយធ្វើនយោបាយអាមួយធ្វើចលនា បានជាលោកកម្មតខានៅកញោនញោនហ្នឹងហើយនិយាយចោះបើគេជឿគ្រាន់តែយើងបកកើតភ្លាមហ្នឹងខាងភ្នំពេញចោតពឹបគេចោតហ្នឹងត្រូវរបស់គេលុយម្នាក់ហៅចោតអាណាអ្នកឯងបកប្រែឬរបស់អ្នកឯងបានខាងប្រឆាំងហ្នឹងណោណាខាងប្រឆាំងឯងខាងរដ្ឋបាលវិញចលនាចលនាឧទាមឧទាមក្រៅសក់ញញចប់វាដោះស្រាយមិនចេញបកកើតអូក្រុមយោធាទាំងឡាយមើល បងប្អូនខ្មែរយើងងើបឡើងអ្នកខ្លះចេញមកជួបខ្ញុំនៅម៉ាឡេស៊ីយើងត្រូវគិតធ្វើអញ្ចេះអញ្ចេះបំផុសបំផលទៅហ៊ានឲ្យលើកអាវុធឡើងតម្រង់ទៅរំលំរដ្ឋបាលនឹងចោលទៅវាអញ្ចេះអញ្ចោះអញ្ចេះអញ្ចោះមកអាខ្លួនឯងមិនទាន់ដឹងអីណាផងទៅខុបខិតគ្នាសញ្ញេដីឲ្យគេណាខ្ញុំនិយាយអដាដាល់ថាខ្ញុំមនុស្សជ្រិញបិញនិយាយអដាដាល់ប៉ុន្តែខ្មែរយើងអត់ដឹងរឿងខ្ញុំជួបខ្មែរយើងច្រើនណាស់រឿងច្រើនណាស់ដែលគាត់អត់ដឹងសោះពួកគាត់រវល់ ព្រលឹមឡើងបាត់តរស៊ីនោះនៅឱកាសទំនេរនោះក៏មើលតាម YouTube អីចេញមកដឹងរឿងបាត់ពិតនៅអត់ដឹងរឿងរឿងដឹងមិនពិតដូចជួបនៅតាមទូរស័ព្ទនិយាយមកដូចខ្លួនឯងដឹងពិតហ្នឹងយ៉ាងទូទៅគឺចឹងមកតែអត់មានពេលតាមដានទេនៅខ្ញុំរឿងការរឿងរឿងខ្លះខ្ញុំមិនបានទៅឃើញមែនប៉ុន្តែខ្ញុំយកមក analyze យកពីខាងនេះយកពីខាងនោះយកពីខាងនេះយកពីខាងដាក់គុំនេះខ្ញុំគិតមើលហោហែមកអូរឿងនេះពិតដែរ ពិតមកខ្ញុំយកមកនិយាយទៅឃើញទេដូចខ្ញុំមកអញ្ចឹងស្អីទៅក៏តាបកិច្ចខ្មែរយើងដែលត្រូវធ្វើក្នុងពេលនេះនេះលុយយើងរកបានមកយេអ្វីដែលយើងត្រូវចាយអ្វីមិនត្រូវចាយក្នុងកាលៈទេសៈនេះត្រូវតែចាយហ្មងមកហើយវាជាផលប្រយោជន៍អនុស្សាវរីយ៍ក្នុងជីវិតអញមកជួបនាយករដ្ឋមន្ត្រីអញចង់និយាយអីជាមួយគាត់សុំសិទ្ធិនិយាយ ព្រោះស្រុកនេះពោពេញទៅដោយសិទ្ធិសេរីភាពបើតាំងតែមកសួរនោះបើថាអ្នកឯងមកនឹងយកអាញួរមកដើរចូលទៅវាយក្បាលគេអានឹងប៉ូលីសដាក់ខ្នោះហើយវាប្រាក់ចាស់ពីច្បាប់តែបើគាត់ថាសួរខ្លះឯងសួរនិយាយមកវាយ៉ាងម៉េចដែលពេលឡើងអ្នកឯងចំតិតគូជេពេលគេនៅឆ្ងាយឥឡូវគេមកចិត្តហើយប៉ុន្តែនៅមានមនុស្សចំនួនទេមិននាំគ្នាធ្វើបាតកម្មប្រឆាំងណាទេអូខេសិទ្ធិបុណ្យឯងប្រឆាំងឯងប្រឆាំងទៅធ្វើអីធ្វើទៅ ប៉ិនយើងមើលអាគណៈបកសង្គ្រោះជាតិលោកសំរងស៊ីអស់កាលាលោកនៅសហរដ្ឋអាមេរិកនេះទៅកូរ៉េទៅធ្វើបាតកម្មគេថាបាតកម្មដុតភ្លើងទៀនណាផ្អើលពេញមកទីក្រុងស៊ីអ៊ូលកូរ៉េខាងត្បូងខ្ញុំគិត total ខ្ញុំគិតសរុបទាំងអស់ទៅណាលុយចេញពីកប៉ៅខ្មែរពេលនោះណាស្មើនឹង5លានដុល្លារមនុស្ស10000នាក់មកចូលរួមជាមួយលោកសំរងស៊ី ចោលការងារ3ថ្ងៃថ្លៃអូតាលដេកចំណីអាហារនិងប្រាក់ដាក់ជួយជួយក្នុងសកម្មភាពធ្វើបាតកម្មថ្លៃទៀនថ្លៃស្អីហោហែម្នាក់អស់500យ៉ាងតិចហើយមនុស្ស10000ហ្នឹងគុណមើលប្រហែលលុយប្រហែលធ្វើអាហ្នឹងហើយកូរ៉េនឹងបែកបាក់ខ្ទេចលោកសំមេស៊ីទៅទៅណាខ្ទេចទៅណាសប្តាហ៍ថ្ងៃស៊ីណនគេនេះមួយអ៊ីមស៊ីណននេះ ប្រធានយុវជននៅកូរ៉េឥឡូវចូលដល់ភ្នំពេញបាត់ហើយឥឡូវនេះ Brady យ៉ាងណាហៅអាខ្នុយនៅឡងប៊ីចដែលចោតប្រកាន់ថាលោកហ៊ុនម៉ាណែតនឹងមិនមែនកូនរបស់លោកយុរដ្ឋមន្ត្រីទេណាឥឡូវឡើងយន្តហោះមកហើយតំមតាដឹងខុសត្រូវប្រើពេលប្រហែលឆ្នាំគិតមើលអញ្ចឹងសង្គមខ្មែរយើងហ្នឹងអ្នកដែលបានរៀនសូត្របើដើរតាន់ពេលវេលាទៅតាន់ពេលវេលានឹងប្រើពេលប្រហែលឆ្នាំ អារឿងអស់ហ្នឹងតំមដឹងខុសត្រូវដោយស៊ីណនតំមដឹងខុសត្រូវចុះស្រុកខ្មែរហើយចុះអ្នកអត់បានរៀនបានជានៅចំតិតគូញ៉ែញ៉ែហ្នឹងគេនាំធ្វើបាតកម្មធ្វើបាតកម្មគេទៅបំសួរធ្វើបាតកម្មរឿងស្អីគេលោកហ៊ុនសែននាំគណៈប្រភូប្រទេសទាំង9ទៀតមកក្នុងនាមគាត់ជាប្រធានយើងគួរទៅស្វាគមន៍ជាមោទនភាពខ្មែរយើង ដឹកនាំប្រទេស9ទៀតមកចូលរួម ជួបនឹងប្រទេសមហាអំណាចមួយដែលយើងរស់នៅនេះ មិនក៏នាំមិនធ្វើបាតកម្មបាតកម្មរឿងស្អីគេយើងមិនក៏មិនសួរអ្នកដែលនាំយើងមកធ្វើបាតកម្មធ្វើបាតកម្មរឿងអីគេលោកហ៊ុនសែនមកនេះមកជាមោទនភាពនាំប្រទេសទាំង9អ្នកដឹកនាំប្រទេសទាំង9មិនមែនលោកហ៊ុនសែននាំមនុស្សមាន19ជនជាតិមកសាមញ្ញទេអ្នកដឹកនាំ មកជួបប្រធានាធិបតីដែលខ្ញុំរស់នៅជាមួយនេះអញ្ចឹងអ្នកឯងនាំឲ្យធ្វើបាតកម្មបាតកម្មប្រឆាំងជាមួយនឹងโจ Biden ព្រោះ Joe Biden ជាអ្នកអញ្ជើញអញ្ជើញលោកហ៊ុនសែនឲ្យដឹកនាំគណៈបព្វភូនោះមកអ្នកដឹកនាំប្រទេសទាំង9ហ្នឹងក្នុងនាមលោកហ៊ុនសែនជាប្រធានខ្ញុំចង់ជួបអស់លោកគ្រប់គ្នាហើយយើងធ្វើបាតកម្មបាតកម្មប្រឆាំងជាមួយនឹង Joe Biden ហើយនេះវាអត់ទាន់បានគិតដល់ហ្នឹងទេ ពួកអ្នកអស់នោះចំណាយពេលវេលាមកជាយន្តហោះរាប់ម៉ោងរាប់ថ្ងៃមកហ្នឹងដោយសារ Joe Biden អញ្ជើញមកដែរមិនមកដោយចិត្តឯងណាអញ្ចឹងយើងធ្វើបាតកម្មប្រឆាំងប្រឆាំងនឹងគោលបំណងយុទ្ធសាស្ត្រនយោបាយរបស់ប្រធានាធិបតីរបស់អ្នកឯង Joe Biden ឃើញវាមិនតន់គិតឃើញដល់អញ្ចឹងផងហើយបើវាចំពោះមុខយើងវានៅអេដាមណាលោកអេដាមហើយអេដាមខ្មោចយកឯងបើមិនដឹងថាទង្វើដែលធ្វើហ្នឹង ប៉ះពាល់ដល់ណាណីផងឃើញទេបានតែខ្ញុំជាតែព្យាយាមយកមកនិយាយដកឃ្លាមនិយាយឲ្យយល់សកម្មភាពដែលធ្វើទៅយើងគិតថាធ្វើដើម្បីអីបើយើងធ្វើប៉ះទង្គិចអារម្មណ៍ដល់អ្នកដទៃប៉ះទង្គិចដល់កិត្តិយសរបស់យើងយើងបាត់បង់ហើយអាភាពចេះដឹងការរៀនសូត្រពូជពងវងតកូលឧត្តមគតិរបស់យើងវាខុសស្រឡះហ្មងអត់ត្រូវទេ អញ្ចឹងខ្ញុំគិតវិញអ្នកឯងធ្វើបាតកម្មអ្នកឯងចាំមើលផលប្រយោជន៍ខ្ញុំមិនធ្វើបាតកម្មមួយអ្នកឯងទេគ្មានរឿងដែលត្រូវធ្វើបាតកម្មទេខ្ញុំមក welcome វិញចាំមើលអាពីនឹងអាណាបានផលប្រយោជន៍ជាងអាណារស់បានសុខជាង ខ្ញុំមកធ្វើអញ្ចេះនេះខ្ញុំចោះទៅខ្មែរគេអស់បងបងកូនក្មួយមកពីកម្ពុជាលោកនាយករដ្ឋមន្ត្រីគណៈបដិភូរបស់កម្ពុជាទាំងមូលមកហ្នឹងបានឲ្យខ្ញុំស្វាគមន៍អញ្ចឹងនៅពេលដែលខ្ញុំទៅវិញ ក៏អស់លោកហ្នឹងក៏ស្វាគមន៍ខ្ញុំវិញដែរអនុសាវរីយ៍មិនអាចភ្លេចបានទេប៉ុន្តែឯងពេលគាត់មកអ្នកឯងធ្វើបាតកម្មដល់អ្នកឯងទៅវិញគឺធ្វើបាតកម្មវិញដែរហើយបាតកម្មខាងក្នុងមិនមែនបាតកម្មដែលឃើញគណៈបកប្រជាជនធ្វើបាតកម្មទេយួរខ្នោះមកហ្នឹងដាក់អ្នកឯងពឹបរុញចូលព្រៃសរហើយនេះអានេះហើយផលមិនដល់លើគោទេ បានធ្វើទៅរងើធ្វើទៅទាំងអត់យល់ខុសត្រូវអីទេខ្ញុំឆ្ងល់ហើយកុំមកថាអ្នកឯងជាប់គុកទៅវាមានបញ្ហាអ្នកឯងមួយប៉ុន្តែប្រពន្ធអ្នកឯងកូនអ្នកឯងណែបកើតមកអនាគតវាទៅយ៉ាងម៉េចទៅហើយសួរថាអ្នកឯងធ្វើអញ្ចឹងអ្នកឯងមានសមត្ថភាពដឹកនាំប្រទេសទេឥឡូវបងមកថាលោកហ៊ុនសែនថាអឺឥឡូវអូខេបើថាអញមិនកើតទេអញក៏វនឿយណែដែរបើនេះឆ្នាំឲ្យឡើងមកធ្វើទៅអីក៏ធ្វើកើតទេ ខ្ញុំចង់ថាខ្ញុំចង់និយាយខ្ញុំចង់និយាយថាអ្នកឯងរាល់គ្នាណាជីវិតខ្ញុំឆ្លងកាត់ពីនេះពីតូចពីធំហោហែមកខ្ញុំហែលឆ្លងកាត់អស់ហើយអ្នកឯងនេះធ្វើតែមេឃុំស្រុកខ្មែរធ្វើមិនកើតផងកុំនិយាយដល់ចវាយស្រុករចនាសម្ព័ន្ធក្នុងការដឹកនាំសង្គមអ្នកឯងគិតថាស្រួលណាមិនមែនរឿងស្រួលទេលោកប្អូនអ្នកឯងគ្រប់គ្រងតែកូន3 4 5នាក់ហ្នឹងក្នុងចំណោម5មានអាមួយនោះទៅលួចជក់ម៉ាមិនចូលសាលារៀនក៏មានដែរ បានតែមានអ្នកខ្លាំងគេបញ្ជូនស្រុកខ្មែរវិញឃើញទេរាប់រយណាមិនមែនស្រួលទេខ្ញុំក៏ដោយមកដល់នេះណាបើសិនតែខ្ញុំមិនស្គាល់ខ្លួនខ្ញុំចេតនាទេក៏មិនមែនជីវិតខ្ញុំបានជោគជ័យប៉ុណ្ណឹងដែរខ្ញុំធ្វើធ្វើឲ្យរហូតដល់ខ្ញុំដើរតាមផ្លូវមើលឃើញសតលុយហើយនិយាយហ្នឹងតិចលោករំលឹកជឿចុះអត់នេះអានេះនិយាយឈួតអាណាយកលុយកន្លែងណាលុយនេះណា ណែវានិយាយភ្លើបងអូអានេះចំងំអញបញ្យលមិនហែមិនជឿទេព្រោះហែវាមិនអាចហែអត់ស្គាល់ខ្លួនហែច្បាស់ហែមកពីណាបាទឯងគិតថាអញជាខ្មែរអញងើបពីឋានរុកមកមកដល់នេះណែឯងចាត់ទុកខ្លួនឯងជាអ្នកទេវតាហើយភ្នែកណែឯងមើលមិនឃើញលុយទេហើយខ្ញុំនៅតែដាក់ខ្លួនខ្ញុំណាខ្ញុំងើបពីនរុកមកនេះមកដល់ហ្នឹងខ្ញុំក៏លេចមើលកន្លែងណាក៏លុយដែរ ក្មួយនេះចឹងណាគាត់និយាយចឹងណាម្នាក់ឯងគាត់ម៉ែឪស្លាប់គេយកសម្លាប់ចោលអស់ហើយគ្មានមានមីងបងប្អូនអភិភាសាទេប៉ុន្តែគាត់តាមតាមសង្គមយើងសង្គមគេគេរស់ស៊ីរបៀបមិនអីរបៀបមិនហ្នឹងគាត់ធ្វើទៅបានជោគជ័យក្នុងជីវិតគាត់ចឹងណារឿងហ្នឹងគិតឲ្យវែងណាក្មួយការដែលនិយាយនេះជាការណែនាំខុសខុសកវែងចោលហ៎ខ្ញុំយកទោសយកពេកអីណាខ្ញុំនិយាយអ្វីដែលខ្ញុំបានជោគជ័យ តែត្រង់តែការជោគជ័យរបស់ខ្ញុំវាត្រូវអនុវត្តបែបអញ្ចឹងឲ្យស្គាល់ខ្លួនយើងយើងមកពីដបងទីពី79ឬក៏ពី75មកយើងរស់នៅក្នុងឋាននរកលងឹតសោតហ្មងដោយដោយដោយកូនក្អាប់នៅក្នុងក្អមឬកែបនៅក្នុងរូងអញ្ចឹងណាយើងឃើញពលឺថ្ងៃតិចណាដល់ខ្ញុំចេញផុតមកដល់នេះមកគូស្រឡះខ្លួនកលេចទៅដល់ណាឃើញលុយដែរហើយមនុស្សយើង ងាប់មកលុយហ្នឹងពេលនេះសពថ្ងៃប្រកបបច្ចៈគ្នារឿងលុយដុល្លារហ្នឹងដែរយើងសតសេចក្តីទៅអញ្ចឹងប៉ុណ្ណឹងអូខេប៉ុណ្ណឹងចុះអរគុណច្រើនខ្ញុំសុខសប្បាយជាទេយាយក៏ងើបហើយកំពុងធ្វើ breakfast ក្នុងក្នុងនោះមួយម្ចាស់ផ្ទះក្មួយនោះតែម្នាក់ឯងហ្នឹងទេហើយណែព្រឹត្តិការណ៍ទៅមុខនេះវាកើតមានឡើងយ៉ាងណាយ៉ាងណាខ្ញុំនឹងបញ្ជូនឲ្យទាំងអស់ហើយខ្ញុំបានជោគជ័យទាំងអស់ អ្វីក្នុងគួរបំណងរបស់ខ្ញុំដែលមកនោះបានន័យថាចប់សពគ្រប់អស់ហើយនៅតែថ្ងៃទៅរួបរวมគ្នាប៉ុណ្ណឹងទេខ្ញុំចាស់ហើយអ្នកមុខអ្នកការអ្នកទទួលខុសត្រូវសូម្បីតែលោកឯកអគ្គរដ្ឋទូតនៅសហរដ្ឋអាមេរិកនេះក៏លោកបានដុតដៃដុតជើង ជួយរុញដំណើរការខ្ញុំហ្នឹងអ្វីដែលខ្ញុំចង់ហ្នឹងគឺចង់បានហ្នឹងណាគាត់សម្រួលឲ្យខ្ញុំរួចរាល់អស់ហើយក្នុងនាមខ្ញុំជាចាស់ទុំ សូមអរគុណលោកអឯករាជ្យទូតកម្ពុជាមួយកៅឈៀបាទគាត់គាត់តំណាក់តំណងមកមុខខ្ញុំជាប់រហូតចាប់តាំងពីខ្ញុំមុនដំណើរចេញមកតែលោកពូធ្វើដំណើរឲ្យសុខសប្បាយមកអ្វីអ្វីក្មួយរៀបចំជូនហើយអរគុណគាត់អញ្ចឹងខ្ញុំមកជួបគាត់ថ្ងៃ10នេះហើយជួបហើយតោះនឹងឯងអានេះវាជាវាសនាខ្ញុំនិស័យរបស់មនុស្សឬក៏ទង្វើរបស់មនុស្សតកតងនឹង បុណ្យហើយនឹងបាបល្អណាអាក្រក់ណាការកសាងរបស់ខ្ញុំដែលខ្ញុំមិននឹកស្មានថាខ្ញុំបានមកជួបព្រឹត្តិការណ៍បែបអញ្ចឹងណាហើយខ្ញុំអារម្មណ៍ខ្ញុំខ្ញុំគិតពីកសាងអនាគតខ្លួនខ្ញុំកូនចៅរបស់ខ្ញុំបង្កើតមកទេរហូតមកមានអា Facebook បញ្ហាគេទាស់ដេញខ្ញុំជាឡើងមកបញ្យលហេតុផលចុះឡើងហោហែមកហាមឃាត់អ្នកខុសលើកកិត្តិយសអ្នកត្រូវអញ្ចឹងមកនោះ ក៏គេចាប់ស្គាល់ហោហែមករហូតមកដល់ថ្ងៃនេះហ្នឹងណាសុំទោសផងដែរអាពេលខ្លះរឿងរ៉ាវបើកើតមានឡើងទាំងអ្នកនៅខាងក្នុងរដ្ឋអំណាចខាងក្នុង អ្នកនយោបាយខាងក្រៅសិទ្ធិក្នុងការមានជំនឿសិទ្ធិក្នុងការធ្វើអីមួយខ្ញុំខឹងពេកខឹងឯណាប៉ុន្តែខ្ញុំមិនទាន់ ទាយប្រមាថការពៀនជ្រះឆ្អេះណាធ្ងន់ធ្ងរសូម្បីតែអ្នកនយោបាយក៏ខ្ញុំមិនទាន់ប្រើពាក្យណាមួយថាអ្នកណាមួយក្បត់ជាតិទេខ្ញុំមិនទាន់ប្រើទេខ្ញុំមិនហ៊ានប្រើទេនេះខ្ញុំហ៊ានទេខ្ញុំខឹងខ្លាំងនោះអាប្រកាច់វាប្រកាច់អីចឹងទៅជាភាសាតាហ៊ានដែលខ្ញុំធ្លាប់ប្រើតាំងតែពីខ្ញុំធ្វើតាហ៊ានដឹកនាំតាហ៊ានមកវាជាប់មិនខ្លួនដោយសូម្បីតែខ្ញុំពាក់មួកហ្នឹងក៏មនុស្សប្រកាន់ខ្ញុំដែរហ្នឹងមកណាហើយខ្ញុំមកដល់ផ្ទះគេនេះមិនមែនផ្ទះទេ ជាការ៉ាជទេប៉ុន្តែគេដេករ៉េតអីហោហែមកគឺថាសំរុំហើយខ្ញុំក៏សុំគេណាណាពូពូសុំពាក់មួកហើយបើមិនពាក់មួកមិនមែនមកហើនទេមែនទេសុំជម្រាបផងដែរខ្ញុំយកមួកមកហើនឹងពី3ថ្មីថ្មីជ្រើងណាអាពណ៌លឿងពណ៌អីដែលខ្ញុំចំណាក់ពាក់ហ្នឹងយកមកស៊ូវនីក្មួយក្មួយណាខ្លះចង់បានមួកតាមមកហើនខ្ញុំយកមកជូនដែរព្រោះការខ្ញុំធ្វើ Facebook ហ្នឹងមានអ្នកស្នើសុំ ប៉ុន្តែនឹងមកឬមកខ្ញុំអត់ដឹងទេខ្ញុំដាក់មកយកមកជូនអូហែមកដាក់មកបាន3 4 5ដែរតែពាក់មួកហ្នឹងគេថាមួកតាមមកហឺនណាអាយកយកជូនដែរអូខេអរគុណចាំប៉ុណ្ណឹងចុះសូមសូមតាមដានតទៅទៀតណាហើយរំលឹកឡើងវិញថ្ងៃនេះវាថ្ងៃ9ស្អែកថ្ងៃ10អញ្ចឹងមានប្រជាពលរដ្ឋខ្មែរយើងនៅសហរដ្ឋអាមេរិកនេះ ដែលចង់មកចូលរួមដែរអ្នកខ្លះទៅចេញមកព្រឹកថ្ងៃ10ហើយគេជិះយន្តហោះពីខាងលិចមកបើគេមក direct មក DC វាប្រើពេលតែ6ម៉ោង7ម៉ោងទេតែខ្ញុំមកនេះមក Virginia ខ្ញុំត្រូវទៅ Chicago សិន Illinois បានឡើងពី Illinois មកឯនេះអញ្ចឹងប្រើពេលពីដំណប់ម៉ោងអូខេសុំសុំអញ្ជើញមកមកនេះអ្វីអ្វីហ្នឹង go through មកដំណើរវាទៅរមុអីរលូនហើយ នេះទៅលូនហើយយើងមកជួបជុំគ្នាខ្ញុំក៏ចង់ជួបបងបងកូនមួយទាំងអស់គ្នាដែរណាដើម្បីយើងសាកសួរសុខទុក្ខគ្នាស្គាល់គ្នាតទៅមុខទៀតណាហើយខាងស្រុកខ្មែរយ៉ាងណាចង់ជួបបងបងកូនក្មួយនៅស្រុកខ្មែរណាណាគួរមិនងាយបានជួបគ្នាទេណាឃើញជួបគ្នាតាម Facebook ណាឥឡូវមកតាមមកហឺនមកបង្ហាញមុខហើយខ្ញុំក៏ចង់ឃើញមុខមាត់បងបងកូនមួយគ្រប់គ្នាដែរណា ថ្ងៃណាមួយខ្ញុំបានចុះសុកខ្មែរអូខេយើងជួបគ្នាម្ដងទៀតនាំខ្ញុំទៅស្គាល់ផងឯណាទៅស្ពានស្ពានស្ពានក្រូចឆ្មាស្ទឹងត្រង់ស្ពានឯណាទៀតស្ពានស្ពានជ្រួយច ਵਾ ដល់ថា2ហ៎បាទស្ពានប្រេកក្តាមអាហ្នឹងខ្ញុំនៅតាំងពីតូចតូចមកខ្ញុំស្គាល់ប្រេកក្តាមហ្នឹង ខ្ញុំមិននឹកស្មានថាណានាធ្វើស្ពានឆ្លងហ្នឹងឥឡូវគេនិយាយប្រាប់ខ្ញុំថាណូអាស្ពានព្រៃកណ្ដាលទូចមួយនោះអាស្ពានឆ្លងទន្លេមេគង្គមានអានោះទៀតណូទន្លេមេគង្គខំមកនេះចង់ឃើញប៉ុន្តែទន្ទឹមចង់ឃើញលទ្ធភាពក្នុងការចាយលុយចាយកាក់ធ្វើដំណើរវាមិនបញ្ហាទេតកតងអារឿងធំផុតសុខភាពប្រើពេលវាយូរពេក អាទៅដល់នោះឲ្យផ្ទះសំណាក់បាយទឹកគេទៅបាននេះវាឆ្អែតហ៎ឃើញវាឆ្អែតហ៎មានស្អីស្អីឃ្លានទៀតគេថាអត់ឃ្លានមានឆ្អែតនោះដល់មានឃ្លានទេអ្នកខ្លាំងមលពូអញ្ជើញមកមកខ្ញុំមិនទទួលមានផ្ទះមានសំបាយហោហាមកខ្ញុំដឹងពីអរគុណមិនដឹងទៅរួចពេលណាប៉ុន្តែព្យាយាមហ៎បានជួបលោកនាយករដ្ឋមន្ត្រីហ៊ុនសែនរួចហើយហើយណាហើយសុខភាពខ្ញុំវាបានល្អដឹងលទ្ធផលត្រឹមថ្ងៃ4ខែ11ឆ្នាំនេះណា ចប់ហើយខ្ញុំជាមួយនឹងដុកទ័រដុកទ័រខ្ញុំចប់ហើយអញ្ចឹងពីឥឡូវទៅបើសិនជាពេលដល់ពេលនោះសុខភាពខ្ញុំវាប្រសើរជាងនេះនេះខ្ញុំចុះទៅទាំងអស់គ្នាចាំមើលខែ11ខែ12ខែ1ខែ2ក្នុងចន្លោះហ្នឹង4ខែបំណាច់ឆ្នាំហ្នឹងបើខ្ញុំសុខភាពខ្ញុំល្អទៅបានទៅជួបគ្នាខ្ញុំទៅហើយអាហ្នឹងសូមជម្រាបជូនអញ្ចឹង ទៅបាន4ខែហ្នឹងទេវាមិនសូវក្តៅតិចឲ្យវាស្ងួតទេណាអត់ភ្លៀងអត់ផ្គរ សូមឲ្យយើងឃើញយើងនៅបានជួបគ្នា ចង់ឃើញចង់ឃើញប្រទេសជាតិមុននឹងលាលោកនេះទៅ ចង់ឃើញម្ដងទៀតអស់ចិត្តមកវិញដល់ផ្ទះស្លាប់ក៏ស្លាប់ទៅបើបានឃើញសិនណាអូខេប៉ណ្ណឹងចុះអរគុណយ៉ាងកុំឲ្យវែងឆ្ងាយយើងនឹងជួបគ្នានៅ DC ហើយអនាគតទៅមុខនេះយើងអាចជួបគ្នាក្នុងបំណាច់ឆ្នាំនេះអូខេអរគុណយ៉ាងជំរាបលាបាទអរគុណ